តែថាបតជាប្រការទេទេបតធម្មនឹងអភិធម្មកិច្ចអភិធម្មសំណាងអតោរយំដោយចាក់សុខសាច់ធម្មនឹងតពោដនយេបរិតាយមឆេសូមអនុមោទនា10ព្រះទេសនាសូមអនុមោទនាលោកតាលោកយាយសូត្រធម៌ទាំងអស់គ្នាទៀតណា រីកេរិយានាមាសកាថ្វាយបង្គំនៃខ្ញុំ ព្រះករុណាព្រះដ៏មានព្រះភិយអង្គនោះ ព្រះអង្គជា ព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាដឹងនៅញេយទាំងពួងដោយប្រពៃចំពោះ ប្រដៅព្រះអង្គឡើយខ្ញុំសូមនមស្ការលើកហថាអនសេរសីបងគុំពលលើលំត្រៃលោកាសូមបុណ្យកងកោសលឲ្យបានដល់យើងខ្ញុំណាពេញពោស្មើធា ដូចចលសាធំទូលាយសូមឲ្យកំចាត់បងអពមង្គលទាំងឡាយដីអន្តរាយកុំបីមានដោយកំឡាំងអនុភាពុញ្ញលាជាប្រត កងពុញ្ញរិស័យមានសំបានសានក៏មានមួដោយគុណអ្នកមាសការ ប្រសើរខ្ពស់សូមានិសងនោះដែលដល់ឋាននៅពីនងនមថោរតនតយសាខ្ញុំព្រះអង្គម្ចាស់សូមនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះ ប្រជុំ3នៃព្រះត្រៃរតន៍គឺគុណព្រះពុទ្ធរតនៈ1គុណព្រះធម្មរតនៈ1និងគុណព្រះសង្ឃរតនៈ1 ដោយសេចក្តីជ្រះថ្លានិងដោយសេចក្តីគោរពសពសពកាលសពវេលាសូមនមស្ការចំពោះលោកម្ចាស់វនវិរៈសិទ្ធប្រគុណម្ចាស់ឈុំសុផាន់នៃពុទ្ធបរិស័ទលោកម្ចាស់វនវិរៈសិទ្ធមុខដូចឥណ្ឌាលក់មុខអញ្ចឹងទេណាប្រគុណម្ចាស់ប្រភៈកូនចាស់ឈុំសុផាន់ណាខ្មៅ ខ្មៅសអែមបងលោកគ្រូអត់បានមកទេទេណាសិនអ្នកស្មូតរវល់ទាំងអស់ណែអញ្ចឹងថ្ងៃនេះអឺនឹងសូមគេធ្វើគេរវៈកិច្ចភក្តីភាពចំពោះសម្ដេចទ្រង់ឯកឧត្តមនៅអង្គញាលោកជំទាវលោកលោកស្រីអ្នកនាង កញ្ញាបងប្អូន ប្រុសស្រី ជួនរួមជាតិរួមសាសនា ដោយសេចក្តីស្រឡាញ់រាប់អានផងដែរឃើញថាថ្ងៃនេះជាថ្ងៃ16ទៀតណាថ្ងៃថ្ងៃពុទ្ធពុទ្ធឬពហោះទៀតពុទ្ធទី16ខែធ្នូឆ្នាំ2020ត្រូវថ្ងៃប្រហែលកើតម៉ានរោច3កើតទៀតណា 12កើតណាខែខែមៀកមេកសេខែបោះហើយទៀតណាខែបោះហើយ2កើត ឆ្នាំជូតោស័កពុទ្ធសករាជ2564ត្រូវនៅថ្ងៃទី20ទី16ខែធ្នូឆ្នាំ2020 លោកតាលោកយាយសុខសប្បាយទាំងអស់គ្នាទេទៀតណោះសុខសប្បាយទេនឹងសូមជម្រាបណាឃើញថានឹងលោកយាយតឹបអូនបបាសិកាតឹបអូន នៅភូមិព្រៃស្គរខុំប្រភ្នំស្រុកអង្គរជ័យខេត្តតាកែវអូកពោត អ្នកឃើញថាបានទទួលទានបាយឆ្ងាញ់ថ្ងៃនេះណាបានមហូបបានបនច្រើនទៀតណាអនុមោទនីមកដូចអត់សូវលឺអញ្ចឹងទៀតណាភាសាទៀតអនុមោទនីណាយើងបានប្រកេនចង្ហាន់ប្រសងថ្ងៃនេះល្អក៏ដោយសារឧបាសិកាទឹកអូន ជាអ្នកដើរបបួល បាននិមន្តប្រសងមកបើមិនមែនគុណបាសិកាទឹកអូនទេពុទ្ធបរិស័ទក៏មិន អាចជួបខ្ញុំកណាខ្ញុំបានដុងចានីមិន អាចជួបលោកម្ចាស់អឺវនវិរៈសិទ្ធមុខប្រភៈយ៉ាងម៉េចទៅណឮតែសំឡេងកេកោកកេកោកម៉ោង7ព្រឹក7យប់រហូតដល់ម៉ោង9ពេលព្រឹក ម៉ោង5 6 6 7ព្រឹកទៀតវិសុដងចានីកណាខាងនោះលោកម្ចាស់ឈុំសុភ័ណ្ឌងោកជាពិសេសទេសនាចំណាំ ថាឲ្យលោកតាលោកយាយកុំសូវចាក់កតុយឆ្នោតពេកណាកូនម្ចាស់ឈុំសុផាន់ចឹងខ្ញុំកណាចាប់អារម្មណ៍ មុននឹងប្រសងបដិបត្តិរួចចាកទុកតលតែលោកមានកម្លាំងសិន មានកម្លាំងឆាន់ចង្ហាន់បានមានកម្លាំងប្រតិបត្តិមែនឬមិនមែនលោកតាលោកយាយមែនអត់មិនឆ្លើយមែនអត់តលតែលោកឆាន់ចង្ហាន់បានចង្ហាន់ឆាន់តើមានកម្លាំងប្រតិបត្តិព្រះធម៌ មិនយើងឲ្យលោកប្រតិបត្តិអត់មាន ចង្ហាន់ប្រកេនលោកមិនមានប្រសងបួសបើអត់មានចង្ហាន់ប្រកេនលោកទេប្រសងទៅបិណ្ឌបាតបានតែទឹកឆាន់ទូទាំងបរិជាណាចក្រកម្ពុជា លោកបានតែទឹកឆាន់មានប្រសងអង្គណាចង់បួសទេបើអត់បាយឆាន់មានទេអត់ទេតលតែមានកម្លាំងមានអវ័យឆាន់ទៅជាទីសបាយហៅថា អាហារសបាយសបាយដោយអាហារចំណន់ព្រះពុទ្ធសំដែងធម៌ប្រារព្ធចំពោះបរោះម្នាក់ថាមនាលបរោះអ្នកឯងចង់សបោញាតក៏បីធ្វើបន់ដើរបបួលគេទៅកើតជាណាណាសបោញាតឆ្លាញ់រាប់អានច្រើនហើយបើដើរបបួលគេ អត់ចំណាយលុយខ្លួនឯងកើតជាណានាសបោតញាតតែអត់សូវមានលុយចាយ ស្រាប់បានទេលោកតាលោកយាយយើងសបោញាតស្រឡាញ់មែនតែអត់សូវមានលុយទេអត់សូវមានទ្រព្យទេ តែប្រសិនបើយើងចំណាយទ្រព្យខ្លួនយើង ចំណាយលុយខ្លួនយើងប្រាក់ខ្លួនយើងហើយដើរបបួលគេទៀតកើតជាណានាសបោទ្រព្យសម្បត្តិចឹងឧបាសិកាតឹបអូនថ្ងៃនេះចំណាយប្រាក់ទេ ចំណាយទៅឯងចំណាយខ្លួនឯងបានធ្វើបុណ្យទាំងកូនទាំងចៅលើថាកាលខ្ញុំកណាវះចូលបច្ច័យចូលអីហ្នឹងហើយអរគុណណាស់បាសិកាទៅអូនចឹងវិសុផ្សាយពីភ្នំពេញមកស្ដាប់ច្បាស់ទេទៀតណោះរាល់ថ្ងៃច្បាស់ទាំងអស់គ្នាច្បាស់ណាពុតបោស័តហើយបរោះម្នាក់ហ្នឹងក៏ដើរធ្វើបនបបួល អ្នកដតីហ្នឹងគឺធ្វើបុណ្យនៅក្នុងពុទ្ធសាសនាដើរបបួលគេធ្វើបុណ្យទៅពុទ្ធដោយលោកយាយចឹងអើអ្នកណាហើយមានអង្គចូលអង្គមានប៊ីចេងចូលប៊ីចេងមានខ្ទឹមចូលខ្ទឹមមានម្រេចចូលម្រេចមាន ទឹកស៊ីអ៊ីវចូលទឹកស៊ីអ៊ីវបរោះម្នាក់ហ្នឹងគាត់ដើរទៅដល់ផ្ទះលោកសេដ្ឋីដើរបបួលគេតាមភូមិដោយឧបាសិកាទៅប្អូនបបួលចឹងទៀតណាចំនួនព្រះ ទៅដល់ផ្ទះលោកសេដ្ឋីម្នាក់អ្នកមានទ្រព្យលោកតាលោកយាយឮដែរទៀតណោះឮទេស្ដាប់ឮទេសលេងខ្ញុំកណាខ្ញុំបាទឮទេដល់តពេលទៅដល់ផ្ទះលោកសេដ្ឋីម្នាក់គាត់អត់ជ្រះថ្លាទេគាត់ថាអាបរោះនេះធ្វើប៉ុនមិនធ្វើតែឯងចាំបាច់ដើរបបួលគេធ្វើប៉ុន ធ្វើមិនធ្វើតែឯងចាំបាច់ដើរបបួលគេ មានអ្នកខ្លះក៏ថាឲ្យញោមឧបាសិកាទៅប្អូនធ្វើមិនធ្វើតែឯងចាំបាច់ដើរបបួលគេ មានអ្នកខ្លះជឿតែថាដែរណាធ្វើតែឯងទៅហើយគាត់មានទ្រពច្រើនណាសេដ្ឋីម្នាក់នឹងគាត់យកដៃគាត់ច្បិចអង្គគាត់ច្បិចដូចជើងឆ្មាញាតិញោមស្គាល់ជើងឆ្មាទេគាត់យកដៃគាត់ច្បិចអង្គដាក់ចូលប៉ុន ណែយកទៅគាត់យកអង្គគាត់ច្បិចចូលបនបន្តិចអង្គគាត់ជើងបានគេហៅថាសេដ្ឋីជើងជើងឆ្មាគាត់មិនមែនដាក់ករងដាក់ស្បោងដាក់ថងណែហើយលោកសេដ្ឋីហ្នឹងក៏និយាយថាចាំមើលទៅដល់កន្លែងរោងបនណានិយាយដើមអញតើលោកសេដ្ឋីរិះលោកសេដ្ឋីកំណាញ់ អញសម្លាប់ចោលហ្មងបើនិយាយដើមអញថាអញក្រិះហើយចូលប៉ុនដូចជាជើងឆ្មាអញសម្លាប់ចោលមកញោមអនុមោទនីស្ងាត់ស្ងាត់ទាំងអស់គ្នាទៀតណាស្ងាត់ហ្នឹងហើយខ្ញុំកណាបធរមានតម្លៃណាទៀតຕົកសិនណាទៀតណាណាប្រគុណម្ចាស់តើមាត់លឺលឺក៏ប្រគុណម្ចាស់អត់មានអារម្មណ៍និយាយធរដែរ លោកម្ចាស់វនវរៈសិទ្ធដឹងឯងចូលខុសផ្លូវកន្លែងនោះដូចមានរោងបនមួយដែរចូលទៅទៅជាប់ផុងឡាននៅនឹងញោមនឹងឡានផ្សេងខ្ញុំខ្ញុំបាទទៅយោទៅ ទៅយោលោកមកទៅឡានលោកជាប់ផុងពេលព្រួយអូបាសិកាញោមជាប់ផុងឡានជាប់អាកន្លែងរោងបនហ្នឹងបើអត់ទៅយោទេអត់ចង្ហាន់ឆានទេអ្នកមិនដឹងនៅណានៅណី ណែចាក់ថ្មីឧបាសិកាអូនថាលោកគ្រូយោឡាន3មកបានដឹងកអស់ហើយតើតយោឡាន3គាត់ទេទៅគាត់ថាឡាន3ឡាន3បានដឹកអស់តាមប៉ិនកប្រហែល613គីឡូឡានតែមួយដឹកសល់មកឡានទួយដឹកអស់ហើយ ឡានលោកគ្រូមកមួយហ្នឹងដាក់ដាក់1000គីឡូគូឡានមួយហ្នឹង1000គីឡូហ្នឹងហើយឥឡូវបាន600គីឡូបានបណ្ណាអត់អីទេញោមបានបណ្ណាសទ្ធាពុទ្ធបរិស័ទទេណាឲ្យតែពុទ្ធបរិស័ទជ្រះថ្លាម្នាក់ប្រគុណម្ចាស់វនវិរៈសិទ្ធលោកមានសង្ឃដីកាតែម្នាក់ក៏មកនិយាយធរឲ្យស្ដាប់ដែរឲ្យតែចង់ស្ដាប់ មកបិណ្ឌបាតស្រូវបិណ្ឌបានកពីរនាក់ក៏លោកនិមន្តមកដែរឲ្យតែជ្រះថ្លាហើយបច្ច័យដាក់ប្រមាណដាក់ទៅទៀតណាស្ដាប់បានទេទៀតណាអនុមោទនីញាតិញោមដឹងហ៎លោកសេដ្ឋីហ្នឹងទៅកន្លែងរោងបនដែលមកកន្លែងរោងបនដូចរោងបនរបាសិកាអូនអញ្ចឹងដល់ពេលប្រសងឆាន់រួចបរោះក្រីក្រអ្នកដើរបបួលគេហ្នឹងគាត់ចែកបន គាត់ថាមកអ្នកភូមិផងរវងជាមួយ យើងថ្ងៃនេះបានប្រគេន ចង្ហាន់ដល់ព្រះព្រះសង្ឃមានព្រះសម្មាសម្ពុទ្ធជាប្រធានណាអ្នកដែលចូលច្រើនក្តីចូលតិចក្តីសូមឲ្យបានបុណ្យកុសលស្មើស្មើគ្នាអនុមោទនីញាតិញោមសេដ្ឋីម្នាក់នឹងដែលសៀតកបិត ចង់សម្លាប់បរោះនឹង បើនិយាយដើមអញទៅសេដ្ឋីកំរិះអញចាក់សម្លាប់កន្លែងរោងប៉ុនដល់ពេលគេចែកប៉ុនឲ្យស្មើអញ្ចឹងសបាយទេសបាយអត់ហេអាត្មាអញចូលតិចស្មានតែនិយាយដើមអញសេដ្ឋីសពថ្ងៃគេហៅអុកញ៉ាឯកឧត្តមអញ្ចឹងអ្នកមានទ្រព្យច្បិចអង្គមកដូចជើងឆ្មាចូលប៉ុនស្មានតែនិយាយដើមអញឥឡូវគេចែកប៉ុនឲ្យអញស្មើគេដែរ អញ្ចឹងគាត់ក៏សបាយរីករាយទៅទៀតណាហើយយកបរោះនឹងធ្វើជាកូនធัวចិញ្ចឹមបីបាច់ថែរក្សាបរោះនឹងក្រីក្រទេតែគាត់ចិត្តគាត់អត់ក្រទេ ក្រតែទ្របតែចិត្តអត់អត់ក្រអនុមោទនីគណៈទានជាបន្តទៅទៀតនេះខ្ញុំគណៈម្ចាស់សូមអរិទ្ធនីអឺភិក្ខុអឺលោកម្ចាស់ សាមណេរឈុំសុភ័ណ្ឌប្រគុណម្ចាស់ឈុំសុភ័ណ្ឌកណាកវីវោហា លោកចំណាំទេណាញោមណា កុំចាក់ឆ្នោតណាញោមណា លើកឲ្យតែលឺណាញោមណាហ្នឹងហើយស្តៀងគុណភិរម ណាញោមណាប្រគុណម្ចាស់ហ៊ីភិរមណាញោមណានិមន្តលោកម្ចាស់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 ចឹងក្នុងពេលវេលាឱកាសនេះតម្រូវនឹងអង្គខ្ញុំបករណាអាត្មាភាពជាអ្នកសម្ដែងនៅព្រះធម្មវិស័យទេសនា តែមុននឹងសម្ដែងក៏សូមសំណាក់ខន្តីអភ័យអត់ទោសទុកជាមុនក្រែងលោអង្គខ្ញុំបករណាអាត្មាភាពសម្ដែងទៅហើយមានការលើលួសខ្វះខាតបត់បាតអក្ខរៈជញ្ជនៈស្រៈបល័យសក្តីអត្ថាធិប្បាយត្រង់កន្លែងណាមិនតាមទឹកចិត្ត និងទឹកបតីរបស់ព្រះករណាគុណម្ចាស់និងញាតិញោមក៏សូមសំណាក់ខន្តីអភ័យអត់ទោសដល់អង្គខ្ញុំបករណាអាត្មាភាពផងសូមប្រគេនពរនិងចម្រើនពរពាក្យចាស់បុរាណលោកតែងតែលើកពោលថាដំរី ជើង4គង់តែមានផ្លាត់ចុះរីឯអ្នកប្រាជ្ញចេះស្ទាត់គង់តែមានផ្លិច ទូកនៅក្នុងទឹកគង់តែមានលិចស្ពាននៅលើដីគង់តែមានបាក់សัตว์ហើរលើមេឃគង់តែជាប់ជង់ញាតិញោមសម្រានក្នុងមុងគង់តែមូខាំចុះបើអាត្មាតម្រូវចិត្តលោកយាយខុសចិត្តលោកតាបើតម្រូវខាងតាអាចារ្យខុសខាងលោកយាយជីបើតម្រូវខាងយុវនារីខុសខាងយុវជនបើតម្រូវខាងអ្នកនិពន្ធខុសពីអ្នកកសែតណាញោមណាប៉ហើយញាតិញោមសុខសប្បាយទាំងអស់គ្នាទេណាញោមណោះ បងហើយពិសាបាយឆ្អែតណាញោមណោះបងអូបងអញ្ចឹងក្នុងពេលវេលាអាកាស នេះកុំឲ្យពេលវេលាចេះតែរំកិលផុតទៅបងអញ្ចឹងអង្គខ្ញុំបករណាអាត្មាភាពមានព្រះធម៌យកមកសម្ដែងចែកជូនញាតិញោមមួយកន្លែងដែលជាពុទ្ធដីការបស់ ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាធម្មរសੰង្ឃ ធម្មរសោចនាតិពរសរូបធម៌ហ្នឹងអសពរសੰងធម្មរសោចនាតិពហ្នឹងថារសរូបធម៌ទាំងឡាយហ្នឹងរសអវ័យស្មើនឹងរសពធរនឹងអត់មានទេពរសជាតិអវ័យស្មើនឹងរសជាតិការស្ដាប់ពធរនឹងអត់មានទេពញាតិញោមធ្លាប់តែហូបសម្លឆ្ងាញ់ឬកតាហូបអវ័យនឹងក៏ឆ្ងាញ់ឆ្ងាញ់ទាំងអស់ណាញោមណោះ បើហើយដល់ពេលញាតិញោមស្ដាប់ធម៌ដល់ពេលលោកទេសឲ្យបរោះហ្នឹងអឆ្ងាញ់ដែរហ៎បើអាហ្នឹងពុទ្ធថាបរោះចឹងទៅបើទស្សលេងអាត្មាអត់សូវល្អមែនតែញោមស្ដាប់ដោយពិចារណា ទៅគឺថាបរោះហើយបើហើយថាញោមស្ដាប់អត់យល់ទេក៏ធ្វើទឹកមុខឲ្យដូចយល់ទៅបើអើថាបើថាស្ដាប់មិនយល់ទេក៏ធ្វើទឹកមុខនឹងឲ្យដូចយល់បើថាស្ដាប់មិនប្រុសទេធ្វើទឹកមុខនឹងឲ្យប្រុសទៅបើឲ្យលោកនឹងមានគេថាមាន កម្លាំងនៅក្នុងការសំដែងធម៌ណាញោមណាហើយចុះបើលោកហៅញោមមួយម៉ាត់ញោមឆ្លោយសួរថាលោកណាមានចិត្តញោមអើយបងអាត្មានិយាយតាមត្រង់បើថាហៅមិនឆ្លោយទេមកតែម្ដងទេណាបងមកតែម្ដងទេបើថាហៅមិនឆ្លោយមកតែម្ដងទេតែបើថាឆាវឲ្យញោមអើយកណាញោមអើយកណាញោមអើយកណាអញ្ចឹងទៅអានឹងមានលើកទី2ហើយបងហ្នឹងហើយកាត់សក្តីលោកគ្រូបន្តិចមានញោមមួយតែប្រាប់ពីអាត្មាថាម្សិលមួយថ្ងៃ គាត់ថាអើលោកចៅអើយយកឡានឲ្យធំតិចមកយកឡានអាណាអាធំលោកចៅអង្គឡើងចិត្ត300គីឡូជាងលោកចៅអាត្មានេះខំទៅប្រាប់លោកគ្រូបើ300គីឡូដល់ពេលគិតមើលមើលទៅតែមួយបេហ្នឹង50គីឡូបាត់ហើយពីរបេ100គីឡូជាងបាត់ហើយដល់ពេលអញ្ចឹងទៅបានគិតថាញោមហើយញោមឲ្យឡានធំទៅឲ្យចុះបាទអាត្មា ដឹកឡានមកមិនឲ្យអត់អត់លុយឲ្យថ្លៃសាំងគេហ៎ ទេបងអញ្ចឹងខ្ញុំឯងលេងឲ្យយកសិតឡាន3អីចឹងហើយទៅយកអាមិនមាន មានថ្លៃសាំងចាក់ទៅខ្ញុំអូមិនចិត្តណាហើយឡាន3ហើយឡានធំធំទៀតបងអញ្ចឹងច្រឡំគេទាសាំងពីការនៃទៅបើថាលោកអង្គក៏មិនសងដៃសាំងគេរួចដែរញោមណោះបង បើអញ្ចឹងយើងវិលមកគោលធម៌យើងវិញ ការស្ដាប់ពធនេះគឺវាមាន រសជាតិបរោះណាញោមព្រោះតែព្រះអិនអ្នកទូលសួរព្រះអង្គថារសជាតិអ្វីដែលដែលឆ្ងាញ់ជាងគេព្រះអិនទទួលសួរព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះដ៏មានប្រភិយតើរសជាតិអ្វីដែលឆ្ងាញ់ជាងគេអញ្ចឹងបានព្រះអង្គលោកសម្ដែងថារសជាតិដែលឆ្ងាញ់ជាងគេ គឺរសពធគឺការស្ដាប់ពធដោយយកចិត្តទុកដាក់អានឹងគឺដែលឆ្ងាញ់បំផុត ហើយណាញោមណា ពហើយបើញោមអាចស្ដាប់ធัวខាងលិចចេញខាងកើតអានឹងអានឹងប្រុសហេញោមប្រុសហេអានឹងអត់ប្រុសបើញោមអាចស្ដាប់ខាងលិចចេញខាងកើតបាទឯហ្នឹងញោមណោះពអញ្ចឹងហើយបានអឺយើងគ្រប់គ្នានឹងខំប្រឹងស្ដាប់ដោយយកចិត្តទុកដាក់ពយើងចំណាស់នេះហើយសួរតែយើងយកអីទៅបានទេញោមអើញោមអនុមោទនី ពណ៌មកស្ដាប់អាត្មាសិនញោមញោមចំណាស់នេះហើយតែញោមស្លាប់ទៅយកអីទៅបានទេពយកទៅយកអីទៅអត់បានទេយកប៉ុនហើយនឹងបាបមិនយកទៅបានទេចុះបើយើងមួយថ្ងៃមួយថ្ងៃគិតតែពីការធ្វើបាបមួយថ្ងៃមួយថ្ងៃគិតតែពីការអីគេញោម លេងលបែងអូផឹកស៊ីអាវ៉ាខ្សែពីសវាលពីសកាលសួរតែយើងស្លាប់ទៅយកអីទៅបានមានតែយកបាបនឹងទៅបានចុះបើសិនជាញាតិញោមធ្វើបន់ញាតិញោមខំប្រឹងស្ដាប់ពធទេសនាញាតិញោមខំប្រឹងចាប់មគ្គចាប់ផលនៅក្នុងកសាងវត្តអីជាដើមអញ្ចឹងទៅយើងស្លាប់ទៅអាចកាន់បន់នឹងទៅដល់ឋានសុគតិភពបានពោអញ្ចឹងហើយយើងអារឿងគេគេញោមរឿងចាក់កតុយលេខអញ្ចឹងទៅពោបងញាតិញោមចេះចេះលេងកន្ទុយលេងខ្ញុំចេះលេងកន្ទុយលេងហ៎ យ៉ាតាអាត្មាចេញបាត់តើឃើញណាគេមកចាក់មានរឿងណាបើអញ្ចឹងហើយ បាន ជាថាយើងយើងយើងចេញទៅអារឿងអស់ហ្នឹងឈប់គិតវាញោមព្រោះថារឿងអស់ហ្នឹងវាអត់មានប្រយោជន៍អាចធ្វើឲ្យយើងហ្នឹងបាត់បង់ទ្រព្យសម្បត្តិជាច្រើនហ្នឹងក៏មានដែរណាញោមណោះអាចឲ្យយើង បាត់បង់ទ្រព្យសម្បត្តិអាចឲ្យយើងហ្នឹងវិនាស បើម្នាក់ខ្លាំងអញ្ចឹងទៅដល់ថ្នាក់លេងលបែងខ្លាំងពេកអាចនឹងលែងប្រពន្ធកូនខ្លួនឯងហ្នឹងក៏មានលែងប្តីហ្នឹងក៏មានអ្នកខ្លាំងអញ្ចឹងទៅគិតតែពីការលេងលបែងផឹកស៊ីច្រៀងអាវ៉ាសែអាចវិនិច្ឆ័យដល់ទ្រព្យសម្បត្តិហើយវិនិច្ឆ័យដល់ប្រពន្ធកូនកូនហ្នឹងក៏មិនបានរៀនដល់ពេលកូនធំឡើងធ្វើអីញោមមានតែធ្វើអីធ្វើការសំណងពេលខ្លះទៅធ្វើការសំណងគេមិនទទួលទៀតរកស៊ីអីក៏អត់បានដែរដសារអីដសារតែយើងណាញោមណអញ្ចឹងហើយយើងគ្រប់គ្នានឹងឈប់ទៅអារឿងអត់នឹងអត់ប្រយោជន៍ទេបង បើឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាឈប់លេងអាលបាយហ្នឹងវិលមកមកសុំសិលទាំងអស់គ្នាដូចជាអាត្មាឲ្យពីខាងមុនហ្នឹងចឹងបងខាងមុនខាងមុនហ្នឹងមានអីគេមានសិល5ដែលអាត្មាឲ្យហ្នឹងមានដូចជាបាណាអត្តនីកាមេមុសាសូរាយជាដើមហ្នឹងប្រព្រឹត្តទាំង5ហ្នឹងកើតជាតិណាណារមែងបានមកកើតជាមនុស្សហើយមានរូបសម្ផស្សហ្នឹងស្អាតទៀតបង ព្រោះថាសិលទាំង5ហ្នឹងអាចធ្វើឲ្យយើងកើតមកជាមនុស្សវិញបានណាញោមណាអអាចឲ្យយើងមកកើតជាមនុស្សវិញបានសិលទី1បាណាអបាណាហ្នឹងព្រះ សម្មាសម្ពុទ្ធឲ្យយើងនឹងសម្លាប់សត្វទេចុះបើញាតិញោមគិតតែពីការសម្លាប់សត្វអគិតតែពីការលួចទ្រព្យអ្នកដតីសួរថាយើងកើតមកមានអីអ្នកខ្លះសម្រាប់អាយុជីវិតគេកាច់ជើងកាច់ដៃគេកើតមកជាតិណាណាជើងខ្វៀនខ្វងហ្នឹងក៏មានដែរញោមណោ អូអ្នកខ្លាអញ្ចឹងទៅលួចទ្រព្យសម្បត្តិទេគេកើតជាតិណាណារមែងខ្លាជាអ្នកក្រអូកើតជាអ្នកក្រអញ្ចឹងទៅរីឯអ្នកខ្លះទៀតទៅយកប្រពន្ធកូនអ្នកដតីអូស្មាទោសញោមនិយាយឡើយនេះប៉ះពាល់តិចហើយអមីក្រូឡោះអ្នកខ្លាអញ្ចឹងទៅប្រព្រឹត្តកាមេយកប្រពន្ធប៉ុណ្ណឹង អឥឡូវយើងមកវិញខ្ញុំ អអ្នកខ្លះអញ្ចឹងទៅប្រព្រឹត្តកម្មមេកើតជាតិណាណារមែងកើតជាមនុស្សខ្ទើយបើអ្នកខ្លះទៅលួចប្រពន្ធកូនអ្នកដតីទៅប្រព្រឹត្តខុសប្រពន្ធកូនអ្នកដតីកើតជាតិណាណារមែងកើតជាមនុស្សខ្ទើយណាញោមណាបើញោមចំណាំមើលតអ្នកណាកើតជាខ្ទើយទៅប្រព្រឹត្តប្រពន្ធកូនអ្នកដតីឬក៏ថាទៅយកប្រពន្ធកូនអ្នកដតីរមែងកើតជាតិណាណាជាមនុស្សខ្ទើយអ្នកខ្លះអញ្ចឹងទៅខ្លួនស្រីទៅស្រឡាញ់ស្រីដូចគ្នាខ្លួនប្រុសទៅស្រឡាញ់ប្រុសដូចគ្នាអញ្ចឹងទៅអានឹងហើយពីជាតិមុនហ្នឹងទៅលួច ចទៅលួចខ្សែផ្សំតែមាក់ជាមួយប្រពន្ធកូនអ្នកដតីមុសាវាទៈញាតិញោមចូលចិត្តពោលពាក្យកុហកអ្នកដតីកើតជាតិណាណាអត់មានមនុស្សស្មោះត្រង់ជាមួយយើងទេគេគិតតែពីពោលពាក្យកុហកគេគិតតែពីការនិយាយបោកបញ្ឆោតយើងនឹងឲ្យយើងជឿជាក់ឲ្យយើងខ្លាចជាមនុស្សជាជាសអានឹងសួរថាកើតជាមនុស្ស4យ៉ាងនឹងមានក្តីសុខឯងញោមព្រោះបើកើតមកអាដៃខ្វង់ខ្វាន់ហើយកើតជាមនុស្សខ្ទើយហើយ ជួបតែមនុស្សបោកប្រាស់បញ្ឆោតទៀតសួរថា មានក្តីសុខឯងញោមមានក្តីសុខឯងបើមានក្តីសុខហើយហើយចុះយើងរាល់ថ្ងៃនឹងមានអវយវៈគ្រប់គ្រាន់ហើយជាមនុស្សប្រុសពេញលក្ខណៈជាមនុស្សប្រុសពេញលក្ខណៈជាមនុស្សស្រីពេញលក្ខណៈហើយនៅតែពិបាកចិត្តចុះតម្រាំតែជាមនុស្សដែលមិនគ្រប់ហើយកើតជាមនុស្សដែលជិតគេចូលចិត្តបោកបិឆោតប្រាស់ហើយសួរតែមានក្តីសុខឯញោមមានក្តីសុខឯអត់មានក្តីសុខឯណាញោមណោ ពោអញ្ចឹងហើយអានឹងសាលទី4សាលទី5នោះអសុរាមេរយៈកុំខ្សែបគ្រឿងសវੰងណាញោមណាព្រោះថាយើងឥឡូវនឹងសបោពោសបោទៅដែរអ្នកខ្សែបគ្រឿងសវੰងមែនតែនអ្នកខ្លះអញ្ចឹងទៅរងគ្រោះថ្នាក់ដោយសារអីដោយសារតែខ្សែបគ្រឿងសវੰងអ្នកខ្លះរងគ្រោះថ្នាក់ដោយសារអីញោម ដោយសារតែទៅបុកគេបុកអីចឹងទៅដោយសារមកពីការគេវិញហ្នឹងបើកហួសលបឿនកំណត់អីចឹងទៅទៅបុកទៅដល់អាអ្នកដែលមិនដឹងអីទៅបុកមនុស្សដែលគេអត់មានបានដឹងអីសោះដល់ពេលយើងជីទៅបុកគេសួរថាគេកើតទុកទេមិនមែនកើតទុកតែយើងទេកើតទុកដល់ក្រុមគ្រួសារគេទៀតអញ្ចឹងហើយយ៉ាងណាមិញយើងត្រឡប់មកវិញកាន់សិលទាំង5នឹងឲ្យជាប់ហើយប្រតិបត្តិសិល5នឹងឲ្យជាប់អានឹងរមែងកើតជាតិណាណារមែងបានខ្លាយជាមនុស្សគ្រប់លក្ខណៈ ណៈទាំងអស់ណាញោមណាអនុមោទនីបហ្នឹងហើយហើយឥឡូវយើងជាចុងក្រោយញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាមកប្រាប់ម្ដងទៀតបឈប់ជេរកូនណាញោមណា អសលអសល5ហ្នឹងមានអសល5ហ្នឹងមានមយៈអសល5ហ្នឹងថាកើតជាតិណាណារមែងកើតជាមនុស្សពេញលក្ខណៈឲ្យតែមួយទៀតហាមជេរកូនពលពាកវិចារក្រក់ហ្នឹងហាមឲ្យសោះណាយោមយ៉ាត់កើតជាតិណាណាមួតកវៀចទៅវ៉ ញាតិញោមខ្លះអញ្ចឹងទៅមកពីវត្តមកពីសុំសិលអញ្ចឹងវិញទៅពោអខំដល់ពេលលោកឲ្យប៉ាណាថាប៉ាណាតាមលោក អត្តនីថាតាមលោកសុំសិល5មកតាមលោកឲ្យមកដល់ផ្ទះវិញអត់អត់អត់ខំប្រឹងនិយាយព្រោះជាមួយកូនទេលៀងកូនណាកូនអត់បានដើមបាយអញ្ចឹងទៅម៉ាំងម៉ាំងម៉ាំងម៉ាំងម៉ាំងអញ្ចឹងណា បឲ្យតែគាត់បានជេរជេរទាំងអស់បអាជេរតែកូនមកឈុំឯងងុំងុំជេរចៅទៅមកបរៀនហ្នឹងក៏មានដែរបអេអាត្មាអត់ថាញោមនៅកពតនេះទេអាត្មាថាអូញោមនៅណាឆ្ងាយបបអត់នៅអត់នៅម្ដុំហ្នឹងឯងបហ្នឹងហើយអញ្ចឹងអនុមោទនីបប៉ុណ្ណឹងបានណាញោមណោះប5 10នាទីបានហើយកុំឲ្យយូរពេកអាត្មាបើថាទេយូរទាំងញោមឯងលែងមុនខ្មែរមកហ៎ អានឹងអានឹងគេថាអានឹងគេថាបង្កើតម៉ួយញោមអានឹងគេថាបង្កើតម៉ួយហើយចុះបើសិនជាអាត្មាទេយូរពេកផ្ដាច់ម៉ួយមិនអីមិនអត់អីឆានទេអូអញ្ចឹងប៉ុណ្ណឹងបានហើយយើងអញ្ចឹងជូនទូននីតិនេះដល់លោក ម្ចាស់វនវរៈសិទ្ធវិញកណាសូមអញ្ជើញលោកគ្រូសូមគុណអ្នកមត្ថុរតនតយស័កខ្ញុំព្រះអង្គម្ចាស់សូមនមស្ការថ្វាយអង្គមចំពោះ ប្រជុំ3នៃព្រះរតនត្រ័យទាំង3ដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរពងពោះនៅក្នុងលោកដែលដែលសេចក្តីគោរពកើតក្រែងរាប់អានចំពោះលោកប្អូនឈុំសុផាន់រាប់អានចំពោះលោកគ្រូបណ្ឌិតដងចិននីអគ្គនាយកនៃស្ថានីយ៍វត្តជុបដងចិននីទាំង11សាខារាជធានីខេត្តចម្រើនពររាប់អានលោកយាយលោកតាបងប្អូនពូមីងទាំងអស់គ្នាបាទ ដោយការរាប់អានពីថ្មភាពរាប់អាននេះយល់អញ្ចឹងមើលហ្នឹងហើយលេសូថាកាត់ឥណ្ឌាលែងចង់រាប់អឺនៅនៅនេះគឺភូមិព្រៃស្គរហើយញោមណាប្រាប់អាត្មាថាដាស់ស្គរដាស់ស្គរអាត្មាធ្លាប់ទៅទេសដែរដាស់ស្គរហ្នឹងគឺនៅទឹកដីខាងតមុកនោះអឺ កំពង់ត្រាចហ្នឹងឯងអញ្ចឹងដោយសារតែចង់ស្គាល់អ្នកប្រៃស្គរហ្នឹងប៉ុន្តែប្រាប់តែដាស់ស្គរហ្នឹងគិតថានៅកំពង់ត្រាចហ្នឹងអញ្ចឹងមួយយប់នេះអាមាចេញដំណើរមកហ្នឹងគឺតាំងពីម៉ោងម៉ោង4ម៉ោងម៉ោង4ម៉ោងមកមុន មកមុនលោកគ្រូមកមុនលោកប្អូនដោយសារអាត្មាជីកម្នាក់ឯងទេបាទធម្មតាអ្នកធំតែមកក្រោយគេអីមកទាំងព្រឹកហ្នឹងឡានងាកខូចងាកខូចទៀតវាលបូតអាក្បាលនេះវាហ្នឹងបាទមួយនេះងាកខូចងាកខូច គួយចាំមើលកូនសិស្សហ្នឹងអញហើយអញដល់ពេលអញ្ចឹងនឹកឃើញអាបត់ចម្រៀងគេច្រៀងឲ្យអញឲ្យអញនោះ អោអញអើយអញរស់កដាលព្រៃម្នាក់ឯងដល់ពេលហួសទៅនោះគាត់ថាទៅកែបសិនណាព្រោះនៅទីនេះហ្នឹងឯងទៅកែបមកជុំទៅហ្នឹងឯងទៅដល់កែបហ្នឹងឯងហើយអានេះវាមានសូវស៊ីសាំងញោមនេះអាមួយនេះផឹកអាហ្នឹងវាផឹកវាអត់ស៊ីទេផឹកហ្នឹងឯងអញ្ចឹងទៅដល់កែប ដល់ពេលមកវិញហ្នឹងមកដល់ច្រកចូលហើយគេប្រាប់ឆ្វេងឆ្វេងអើឆ្វេងច្រកហ្នឹងឃើញនោះរៀងអ៊ូអអ៊ូអចូលទៅផ្លូវវាតូចអត់កន្លែងបត់អាយ៉ែថយក្រោយមកដីកញ្ចាក់ថ្មីហើយប៉ងមួយឬជាប់បដោយនៅនឹងទៀតបានលោកគ្រូទៅយកហ្នឹងហើយអញ្ចឹងគឺថាដូចអណោយធម្មណាញោមប៉ុន្តែគ្រាន់តែថា ល្បីថាអ្នកប្រៃស្គរនឹងស្អាតស្អាតចឹងមួយយប់ហ្នឹងអត់សឹងទេអត់សឹងទេចាំមើលមុខអ្នកប្រេស្គរនឹងដូចការសម័យសម័យទុកអត់ណោះហ្នឹងឯងចឹងមួយយប់ហ្នឹងអត់សឹងទេទើបមកសឹងបាន10នាទីមុនមុនមកដល់ហ្នឹងសឹងលើឡានហ្នឹងបាន10នាទីក្នុងមួយយប់ហ្នឹងព្រោះល្បីតែអ្នកប្រេស្គរហ្នឹងគឺស្អាតស្អាត ហ្នឹងហើយហើយស្អាតស្អាតដូចគេថាមែនសិតតអ្នកស្អាតហ្នឹងហើយហើយចំណែកថ្មវិញគឺថាមួយយ៉ាងណែមួយយ៉ាងលោកគ្រូមួយយ៉ាងលោកប្អូនកាលនេះលោកអត់មួយយ៉ាងទេលោកអ្នកខេត្តកំពង់ស្ពឺអាត្មានេះអ្នកខេត្តកំពង់ឆ្នាំងលោកគ្រូអ្នកខេត្តបាត់ដំបងណា អីមកជួបគ្នានៅនៅនៅនៅកពតហ្នឹងហើយអាត្មាហ្នឹងគឺគេច្រឡំតែចឹងឯងព្រោះកូនកាត់តិចតិចដែរដឹកមុនហ្នឹងទៅចោះនៅបឹងកកថៃមានជនជាតិស្រីលង្កាហ្នឹងម្នាក់គាត់មុខស្រីអាត្មាដែរគេថាធ្វើឪកូនហ្មងណា អាត្មានេះតែຕົកតិចទៀតនឹងពុកមាត់ដោះមកយាយខ្ញុំសង្ខាងហើយលើកមុននោះយាយយាយណានោះគាត់ទៅមកពីឥណ្ឌាថ្មីថ្មោងគាត់ច្រឡំអាត្មាលោកឥណ្ឌាទៅថ្វាយអង្គមប្រកេនលុយមកកណោថាឲ្យដេចគុណយកជីយន្តហោះទៅវិញហ្នឹងហើយប៉ុន្តែញោមមើល3អង្គហ្នឹងអង្គណាស្អាតជាងគេ3អង្គនេះបើបើនិយាយនិយាយលើក្រែននេះ អានេះយើងសណេះសណាលគ្នាសិនខ្សឹបខ្សឹបអត់តន់ចូលដល់ធัวទេបើនិយាយពីខ្ពស់ហ្នឹងក៏អាត្មារៀងខ្ពស់ជាងគេហេមួយហើយបើនិយាយពីគីឡូហ្នឹងក៏គីឡូរៀងខ្ពស់ជាងគេដែរគីឡូធ្ងន់អាត្មា78ហើយអញញឹមក៏វារៀងសមបន្តិចទៅអានេះយើង លើកខ្លួនឯងយើងកំអត់ វាបែបម្នាក់ណាញោមនេះញឹមបែបអ្នកកំពុងឆ្នាំងលោកគ្រូញឹមបែបអ្នកបាត់ដបងលោកអូននេះញឹមបែបអ្នកស្ពឺហើយលោកអ្នកស្ពឺហ្នឹងគឺសបល់លោកអញ្ចឹងញោមសបល់លោកដូចគល់ថ្នោតអញ្ចឹងឯងព្រោះនៅស្រុកលោកសបោដើមថ្នោតហើយការលោកកើតហ្នឹងកើតក្រោមដើមថ្នោតទៀតហ្នឹងកាតក្រោមដើមថ្នោត ដល់ពេលអញ្ចឹងបានសបល់មកឈុំសុភ័ណ្ឌហ្នឹងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងជាបតកថាជួបញាតញោមប៉ណេះប៉ណេះសបាយចិត្តញាតញោមបានញាតញោមមកស្ដាប់ពធដាប់អីអញ្ចឹងតាមពិតទៅសម័យកាលនេះគឺ គេអត់ឲ្យមានការជួបជុំអីទេហ្នឹងហើយប៉ុន្តែយើងធ្វើលក្ខណៈគ្រួសារ ណែតូចតាចណែចង់ស្គាល់លោកគ្រូចង់ស្គាល់អាត្មាចង់ស្គាល់លោកប្អូនអីចឹងទៅក៏និមន្តមកហើយនិមន្តហ្នឹងដោយលោកគ្រូ ថាអញ្ចឹងឲ្យតែមានអ្នកស្ដាប់ធូរក៏ដល់ណាហ្នឹងក៏ទៅដែរដើម្បីប្រយោជន៍ដល់ពុទ្ធបរិស័ទអាត្មានឹកឃើញដំណើរមេគិរវិធ័យរបស់ ព្រះសម្មាសម្ពុទ្ធតាមពិតការស្ដាប់ពធัวការបញ្យលធัวនិងការធ្វើទានទាំងឡាយ គេអត់យក form ទេញាតិញោមបានន័យថាលក្ខណៈអញ្ចឹងហ្នឹងឯងតម្រង់តម្រង់បែបបត់ដូចនៅមីយ៉ាម៉ាក៏ចឹងដែរអ្នកធ្វើបុណ្យទាំងអស់អត់ឬចាស់ឬក្មេងទេ ហើយការស្លៀកពាក់របស់គេហ្នឹងគឺ general បានន័យថាវាទូទៅមានអីស្លៀកហ្នឹងទៅ ណាមានកៅអៅមិនក៏ពាក់កៅអៅចឹងទៅ គេអត់ជាប់ជាមួយតម្រង់ទេ ហ្នឹងហើយប៉ុន្តែសំខាន់ការដែលធ្វើបុណ្យហ្នឹងគឺសំខាន់រៀនជំរះចិត្តរៀនសម្អាតចិត្តរៀនពុតចិត្តហ្នឹងហើយរៀនពុតចិត្តរៀនធ្វើចិត្តបើចិត្តយើង លោភលន់ហ្នឹងហើយយើងត្រូវរៀនឲ្យទៀនកុំកំណាញ់យល់ទេញាតិញោមហ្នឹងហើយព្រោះសម្បត្តិអវ័យអវ័យទាំងអស់នៅក្នុងលោកនេះ មានដីមានផ្ទះ សំបែងលុយឡានម៉ូតូកង់ស៊ីក្លូទាំងអស់នេះ ជាសម្បត្តិក្រៅខ្លួនរបស់យើងប៉ុណ្ណឹងយើងយកទៅអត់បានទេមែនទេញាតិញោមយកទៅបានទេអ្នកប្រេសកូបយកទៅអត់បានទេហ្នឹងហើយយកទៅអត់បានទេហ្នឹងហើយមានញោមណាស្លាប់ទៅយកផ្ទះទៅ ណាស្លាប់ទៅយកដីទៅណាអញ្ចឹងបានព្រះអង្គលោកលោកសំដែងថា ការដែលរៀនរស់នៅ ការដែលទទួលបាននៅអាយុជីវិតពីមួយថ្ងៃទៅមួយថ្ងៃនេះ គឺមានតម្លៃខ្លាំងណាស់មិនមែនចេះតែមនុស្សគ្រប់គ្នារស់នៅបានទេយើងអង្គុយកន្លែងនេះ លើកដៃប្រណម្យស្ដាប់ពធអង្គុយស្ដាប់ពធជួបជុំគ្នាស្ដាប់ពធប៉ុន្តែសួរកន្លែងក្រៅពីនេះ មាន មនុស្សប្រមាណអ្នកដែលកំពុងតែគេធ្វើបនសពជូន ឬក៏មានមនុស្សប្រមាណអ្នកកំពុងតែស្លាប់នៅក្នុងថ្ងៃនេះហើយអ្នកដែលស្លាប់ទាំងអស់នោះមិនក៏វៀងពួកយើងនេះជីវិតហ្នឹងគឺមានតម្លៃអញ្ចឹងណាញោមណាសំណាងអញ្ចឹងណាអញ្ចឹងបានការដែលរស់នៅនឹងឯងត្រូវនាំគ្នា ធ្វើនៅសេចក្តីល្អតាមរយៈការឲ្យទានចែកម្លែកហ្នឹងតាមពិតដោយពួកអាត្មាជាមួយនឹងលោកគ្រូជាមួយអីហ្នឹងសំដែងធัวកោកកោក រាល់រាល់យុគហ្នឹងមិនដើម្បីប្រយោជន៍អ្នកណាទេអង្គនេះមិនប្រយោជន៍លោកគ្រូទេមិនប្រយោជន៍ថ្មាទេមិនប្រយោជន៍លោកអូនឈុំសុភ័ណ្ឌទេមិនប្រយោជន៍បុគ្គលិកអីទេយកទៅប្រគេនប្រសងនឹងឯងតឃើញទេបច្ច័យញាតិញោមជួយអីការរឡា ជួយស៊ីម៉ងជួយអីនេះមិនពូអាត្មាទេយកទៅប្រគេនលោកតហ្នឹងហើយវាអត់មានធនធានធ្វើដឹកនាំញាតិញោមធ្វើអញ្ចឹង អញ្ចឹងអ្វីដែលយើងរៀនលះនេះទី1គឺដើម្បីជំរះនៅសន្តានចិត្តរបស់យើងឲ្យអស់នៅមច្ឆរិយៈញាតិញោមជួយប្រាប់ក្មេងកុំឲ្យស្រែកបងអញ្ចឹងវាចូលវត្ថុស្ដាប់អត់បានទេនឹងឲ្យស្ងាត់ហ្នឹងហើយអញ្ចឹងជំរះសន្តានចិត្តរបស់យើងឲ្យរៀនឲ្យទៀនតែពេលយើងរៀនឲ្យទៀនរឿយរឿយអាចិត្តផោះយើងវាលែងកំណាញ់ញាតិញោមណា នៅពេលណាដែលចិត្តលែងកំណាញ់ត្រង់នឹងឯងដែលព្រះអង្គលោកហៅថាធ្វើបន់ណោះហើយរក្សាធ្វើហើយត្រូវចេះរក្សា អាទឹកចិត្តល្អល្អហ្នឹងទៀតហ្នឹងឯងឲ្យអីទៀតយើងឲ្យទៀនឲ្យធម្មទៀនដោយញាតិញោមអញ្ចឹងគេហៅថាឲ្យអាមិសទៀនមានក៏មានបច្ច័យ4មាននេះអាមិសទៀនពួកអាត្មាកំពុងឲ្យដែរគណៈនេះប៉ុន្តែឲ្យធម្មទៀនបញ្យល ប្រយោជន៍ដូចគ្នាហ្នឹងហើយហើយឲ្យទៀតឲ្យវិចារល្អរៀនពោលវិចារនឹងឲ្យព្រោះណាជាវិចារដែលមាន ដែលមានក្លិនក្រអូបដូចជាដូចជាបុប្ផាអញ្ចឹងទៅណាវាចាពូលមកគឺថាហ្នឹងឯងគេចង់ស្ដាប់បពភាននៃពូលមកគឺថាវាវាវៀងពាកតគោះបោះបោកវាវៀងពាកញុះញង់ វាវៀងពាក្យរួយរីឥតប្រយោជន៍វាវៀងអា ពាក្យភូតភោកុហកចឹងវាចានឹងប្រព្រឹត្តទៅជាបពភភាពនៃវាចាបរុសសំដីផ្កាហ្នឹងហើយហើយគេចង់ស្ដាប់សំបីតកូនចៅក៏ដោយក៏ត្រូវការពាក្យបរុសបរុសពីម៉ែឪដែរមែនទេញាតិញោមហើយម៉ែឪក៏ដូចគ្នាម៉ែឪក៏ត្រូវការពាក្យពិរុសពិរុសពីកូនដែរ នៅពេលណាដែលកូនប្រុសនិងកូនស្រីទាំងឡាយពោលពាក្យមិនពិរោះតកុះបោះបោកដាក់ម៉ែដាក់ឪឬក៏ណាជាអ្នកតតឹងរឹងរូសដាក់ម៉ែដាក់ឪសំនួរសួរថាម៉ែឪទាំងឡាយសុបាយចិត្តដែរឬក៏អត់ហើយញាតិញោមហ្នឹងហើយសុបាយទេបាយទេហ្នឹងហើយហ្នឹងហើយអញ្ចឹងគឺថាអត់សុបាយទេ យើងត្រូវការពាក្យល្អល្អពាក្យពិរោះពិរោះចឹងបើយើងត្រូវការយ៉ាងណា អ្នកដតី ក្រៅពីយើងក៏គេត្រូវការយ៉ាងនោះដែរយល់ទេញាតិញោមហ្នឹងហើយចឹងរៀនបនតាមរយៈទាំងអស់ហ្នឹងហ្នឹងហើយពេលនេះយើងហៅថាបដិបត្តិតាមកន្លងវិថីរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គកាលកើតជាវេស្សន្តរព្រះអង្គបានបំពេញទាន3ទី1ទានអ្នកបារមី ឲ្យទ្រពឲ្យសម្បត្តិណាដែលជារបស់มันជាប់ចម្ពាក់ខ្លាំងហ្នឹងឲ្យទៅជាទានណាទ្រពសម្បត្តិទី2ទាននៃឧបបារមីព្រះអង្គបានលះនៅជាលីគ្រឹស្ណាឲ្យទៅតាជូជូបានលះនាងមន្ត្រីទៅឲ្យប្រអិនដែលមកនិមិត្តធ្វើជាអិនព្រាមគណៈពេលនោះគឺជាទាននៃឧបបារមីឬក៏មួយទៀតអវយវៈដៃជើង ត្រង់នោះគឺជាទានអ្នកឧបបារមីដល់ពេលទានទី3របស់ព្រះអង្គគឺទានបរមត្តបារមីព្រះអង្គហ៊ានដាក់ទានជីវិតហ្នឹងហ่ะដាក់ទានជីវិតហ្នឹងឲ្យទៅជាទានចឹងបានព្រះអង្គទទួលបានការត្រាស់ដឹង នៅ អនុត្តរសម្មាសម្ពុទ្ធញ្ញាណនឹងឯងคล้ายទៅជាពពុទ្ធទោះបីព្រះអង្គបរិនិព្វានទៅអស់2000 500ជាងឆ្នាំក៏ដោយ កត្តគុណកត្យានុភាពរបស់ពពុទ្ធនៅតែមានអញ្ចឹងអ្នកគោរពអ្នក ដើរតាមព្រះអង្គនៅតែមានអញ្ចឹងណាអញ្ចឹងយើងចាប់ផ្ដើមពីការឲ្យទាន អ្នកឧបបារមីនឹង ទៅនឹងឯងដែលយើងសំបារមីយល់ទេញាតិញោមហើយទាននេះណា ជាមុនស្នេហ៍ដ៏ស័ក្តិសិទ្ធិបំផុត នៅក្នុងលោក ញាតិញោមឲ្យគេរឿយរឿយព្រះអង្គលោកសំដែងនៅ ក្នុងបគាថាមួយលោកគ្រូគឺថាអឺតកតងជាមួយនឹងទៀនហ្នឹងឈ្នះមនុស្សកំណាញ់ដោយការឲ្យទៀនឃើញទេឈ្នះមនុស្សកំណាញ់ដោយការឲ្យទៀននៅផ្ទះភូមិផងរបងជាមួយគ្នានឹងកំណាញ់ណាមិនដែលឲ្យអីយើងបន្តិចទេប៉ុន្តែឲ្យញយញយញយហ្នឹងហើយយូយូគាត់គោរពគាត់កោតគាត់ក្រែកយើងនឹងឯងមកវិញ អញ្ចឹងយើងរៀនសំបនរៀនសំទៀនទៅណាញោមណាជីវិតយើងអត់មានអីទេគ្មានអ្វីជាសារៈគ្មានអ្វីជាខ្លឹមសារទេគេពឹងយើងតែពេលយើងនៅរស់ទេញោមអូនកាលពីមុនគេហៅអូនអូនណាគេភ្ជាប់ពីពាក្យអឺអូនអូនណែព្រោះហ៎ញ៉ឹងព្រោះហ៎ដល់ពេលបានតិចមកអឺម៉ែមអូនណែតិចទៀតមកអឺមិញអូនអឺអ៊ំអូន អូយាយអូនឥឡូវយាយអូនហើយតិចទៀតគេហៅអីហ៎អត់អីហៅតិចទៀតគេហៅខ្មោចណោះហ្នឹងហើយដូចថ្មអញ្ចឹងវិរៈសិទ្ធព្រះអង្គវិរៈសិទ្ធកុំឲ្យធៀបញាតញោមខ្លាចគាត់ខឹងអីពេលនេះញោមអាចហៅដឹកគុណវិរៈសិទ្ធលោកក្មួយវិរៈសិទ្ធលោកប្អូនវិរៈសិទ្ធលោកតាវិរៈសិទ្ធតិចទៀតខ្មោចលោកវិរៈសិទ្ធ ហ្នឹងហើយអញ្ចឹងគឺសភាពហ្នឹងគឺវាដើរទៅអញ្ចឹងរហូតញោមថាស្រឡាញ់កូនស្រឡាញ់ចៅហ៎កូនចៅក៏ថាស្រឡាញ់ម៉ែស្រឡាញ់ឪដែរមែនឬក៏អត់ញោមប៉ុន្តែនៅខណៈដែលញោមស្លាប់ឬក៏ខណៈដែលចិត្តស្លាប់កូនណាដែលស្រឡាញ់ដែលសោកសៅញោមខ្លាំងជាងគេញោមយកមកអោបជាប់កូនសម្លាញ់ហើយកូនសម្លាញ់ តើកូនឯងនឹងស្រឡាញ់ម៉ែអត់កូនឯងស្រឡាញ់ឪអត់បើកូនថាខ្ញុំស្រឡាញ់ម៉ែណាខ្ញុំស្រឡាញ់ឪណាមិនចង់ឲ្យម៉ែមិនចង់ឲ្យឪនឹងទៅចោលខ្ញុំទេពេលហ្នឹងត្រូវសួរសំណួរទៅកូនថាឥឡូវនេះម៉ែនិងឪចង់យកកូនទៅ ជាមួយក្នុងពេលឥឡូវនេះ សំណួរសួរថាតើកូនព្រមទៅ ជាមួយយើងពេលនោះដែរឬក៏អត់ហ៎ ទៅអត់មើលបងមើលសួរទៅឯឧទាហរណ៍ទៅឯបើហៅទៅជាមួយម៉ែត្រូវការកូនទៅជាមួយម៉ែយុគនឹងទៅទេបំបំក៏លាស់ដៃផឹងអត់ទេម៉ែខ្ញុំមិនទាន់ចង់ទៅទេអាត្មានិយាយរឿងកូននិយាយរឿងម៉ែប៉ុណ្ណេះហើយចុះប្តីនិងប្រពន្ធស្រឡាញ់គ្នាបាត់មុខគ្នាមិនបាន បងនឹកអូនណាស់អូននឹកបងណាស់ណាម្ចាស់ថ្លៃអើយ ពេលនេះអូនញ៉ាំបាយហើយនៅ បងគ្មានអូនបងមិនអាចរស់បានទេអូនគ្មានបងក៏មិនអាចរស់បានដែរឥឡូវសាតាវាស្លាប់ឬក៏ម៉ែវាស្លាប់មើលយកលោកប្តីនឹងយកមកដេកអោបថ្ងៃនេះខ្ញុំត្រូវស្លាប់ហើយលោកប្តីហើយខ្ញុំមិនអាចទៅម្នាក់ឯងបានទេត្រូវការលោកប្តីឯងនឹងទៅជាមួយដែរញោមតាតាព្រមទៅដែរហ៎ព្រមទៅអត់ អត់ទេបំប្រាប់យាយវាថា ទេអញទាន់ចង់ទៅទេទៅមុនអញទៅអញចាំមើលចៅមែនអត់ចំណែកញោមយាយក៏ដូចគ្នា លោកក្តីនោះស្រឡាញ់ណាស់បាត់មុខមិនបានបើឃើញនិយាយជាមួយស្រីណាបន្តិចគឺថាមិនបាននិយាយបន្តិចមិនបានមកស្រឡាញ់ពេកដល់ពេលស្រឡាញ់ពេកមិនឃើញនិយាយជាមួយនាងណាបន្តិចក៏មិនបាននិយាយជាមួយ បងប្អូនតិចពេលខ្លះបងប្អូនគាត់មកលេងអត់ដឹងលេងបចោប្តីចង់ងាប់ចង់ហូស្រឡាញ់ប្តីពេកប៉ុន្តែនៅគណៈដែលប្តីហ្នឹងលោកប្តីរបស់យើងដែលយើងស្រឡាញ់ស្ទើរលេបបាត់មុខម្បានហ្នឹងអូនហើយអូនបងឥឡូវនេះគឺថាត្រូវទៅយប់នេះហើយយមរាជមកយកបងហើយយប់នេះបងត្រូវការអូនទៅជាមួយបង បងមិនអាចខ្វះអូនបានទេម្ចាស់ជីវិតបងនេះថ្មបញ្ចូលប៉ុន្តែលោកប្តីគាត់ពោលអញ្ចឹងហ្នឹងឯងអោបឲ្យជាប់ហើយសួរថាអូនព្រមទៅជាមួយបងអត់ឡើយអត់ទេទៅសិនចុះខ្ញុំនៅមើលកូនខ្ញុំនៅមើលចៅខ្ញុំនៅមើលដីនៅមើលផ្ទះនៅមើលសំដែងយើងគិតមើល ប្តីប្រពន្ធយើងស្រឡាញ់គ្នាប្រប៉ុណ្ណឹងគេមិនព្រមទៅជាមួយយើងផង កូនស្រឡាញ់យើងប្រប៉ុណ្ណឹងយើងស្រឡាញ់កូនប្រប៉ុណ្ណឹងយើងមិនព្រមទៅជាមួយគ្នាផង ចៅយើងស្រឡាញ់ប្រប៉ុណ្ណឹងមិនព្រមទៅ ជាមួយយើងផងណោះតើអ្វីទៅដែលជាហេតុជាបច្ច័យដែលយើងអាចយកផ្ទះយកស្រែចម្ការច្បារដំណាំយើងទៅបានអញ្ចឹងបានព្រះអង្គលោករៀនឲ្យសំអាចិត្តល្អហ្នឹងហ្មងណាញាតិញោមណានៅភូមិផងរបងជាមួយគ្នា ធ្វើរបងលើខ្វះគ្នាអធិស្ឋ័យរឿងទី2គាត់ញាតញោមទី1អ្នកធ្វើរបងហ្នឹងមិនបានសួរផ្ទះជាប់ហ្នឹងមែនទេញាតញោមមិនបានសួរផ្ទះជាប់នឹងធ្វើអាណាហ៊ានធ្វើអីអញហេដល់អញ្ចឹងណាដល់ពេលទី2អ្នកខាងនេះគាត់មិនຕົកមន់ຕົកកដែរប៉ាំងប៉ាំងប៉ាំងប៉ាំងប៉ាំងប៉ាំងជេរបចោគ្នាឆ្លោះទៅជាអូហូទៅជាស្ទឹងផ្ទះនៅជាមួយគ្នាលែងត្រូវគ្នាផ្ទះជាប់គ្នា ភ្លឺស្រែធ្វើជាមួយគ្នារាប់ឆ្នាំ តាំងពីមានភ្លឺដើររហូតភ្ជួរឆោតម្ដងតិចម្ដងតិចម្ដងតិចអស់ភ្លឺដើរញញុំជឿតែមានដែរនឹងឯងអញ្ចឹងគឺថារឿងធ្វើសេចក្តីល្អនឹងធ្វើតាំងពីអានឹងទៅយល់ទេញាតិញោមធ្វើតាំងពីអានឹងទៅដើម្បីឲ្យសេចក្តីសុខដែលព្រះអង្គលោកសម្ដែងថាសុខោបញ្ញសោចយោ ការសន្សំបុណ្យរឿយរឿយការសន្សំបុណ្យគឺមានន័យថាការសន្សំសេចក្តីល្អនឹងឯងរឿយរឿយរមែងនាំមកនៅសេចក្តីសុខរៀននិយាយរកគ្នាដោយមេត្តាវិជ័យកម្មដោយមេត្តាកាយកម្មដោយមេត្តាមនោកម្មតើភូមិឋាននោះមានចំនួនដែរឬក៏ទេតើភូមិឋាននោះខ្វះសេចក្តីសុខដែរឬក៏ទេ មានរឿងមានបញ្ហាអីចេះជួយយកអាសាគ្នាទៅមកញាតិញោមចាស់ចាស់ល្អហ៎ កាលពីមុនញាតិញោមដែលហុចសឡឲ្យគ្នាទេញាតិញោមបានមហូបមកដែលហុចសឡឲ្យគ្នាទេអូណេះថ្ងៃនេះខ្ញុំ បានមហូបពិសេសមកចែកទៅតានេះបន្តិចទៅតានោះបន្តិចទៅគេក៏ហុចឲ្យយើងមកវិញបន្តិចមកទៅមកទៅមកប៉ុន្តែឥឡូវនឹងដែលហុចឲ្យគ្នាដែរដែលប៉ុន្តែក្មេងៗឥឡូវក៏ដែលហុចដែរអត់ទេងាយដែលហុចទេខ្ញុំហ្នឹងហើយចឹងគឺខ្វះហើយញោមញោមនៅ ហ្នឹងហេនៅហុចល្អប៉ុន្តែហ្នឹងហុចគ្នាទៅមកអញ្ចឹងឃើញសន្តាន ចិត្តយើងរស់នៅសបាយហ៎អត់ចេះឆ្លោះគ្នានិយាយរកគ្នាដោយមេត្តាវិជ័យកម្មដោយមេត្តាមโนកម្មចេះគោរពគ្នាដោយមេត្តាកាយកម្មអញ្ចឹងយើងរស់នៅ ជាមួយនឹងសេចក្តីសុខបច្ចុប្បន្នហ្នឹងហើយហើយអាការដែលរស់នៅ នឹងទៀតសោត យើងជំរះលោកភៈដោយការឲ្យទាននឹងឯងរឿយរឿយដោយការធ្វើសេចក្តីល្អរឿយរឿយយើងលះទោសៈអាការខឹងក្រោតការចំណែនការឈ្នាននេះការអិសាការអអន់សពុនចិត្តការតូចចិត្តនឹងអាការសពុនចិត្តអាការឯកាម្នាក់ឯងនឹងអាថ្នាំងថ្នាក់ចិត្តបានគឺដោយការរក្សាសិលហើយសិលកុំខ្លាចបងបងទាំងអស់គ្នា បងបងពិសេសបងបងអឺជំនាន់ក្រោយក្រោយញោមញោមដែលមិនទាន់បានសិលកុំខ្លាចសិលព្រោះនៅពេលណាដែលយើងរក្សាសិលយើងរក្សាបានប្រមាណយកប៉ុណ្ណឹងយល់ទេញាតិញោមធ្វើបានប៉ុណ្ណាយកបានប៉ុណ្ណឹងបើញោមអ្នកនេសាទកម្មអាទី1ប្រហែលបាន4យល់ទេអត្តនេកាមេមុសាសរាហ្នឹងហើយហើយបើញោមអ្នកសរា កាន់3កាន់បាន4អត់1អើរៀនធ្វើទៅវាក្រំជាងយើងអត់ហ្នឹងហ่ะវាក្រំជាងយើងអត់អញ្ចឹងយើង រក្សាទៅកុំខ្លាចសិលបងបង ហើយការរក្សាសិលហ្នឹងយើងគ្រាន់តែថា មានពេលយើងក៏ទៅវត្តទៅវាទៅថ្ងៃណាយើងរវល់ក៏យើងអាចបានទៅទៅប៉ុន្តែយើងអធិដ្ឋានចិត្តរបស់យើងថា រឿងទាំងឡាយណា ដែលអាត្មាអញគួរធ្វើនិងរឿងទាំងឡាយណា ដែលអាត្មាអញមិនគួរធ្វើហ្នឹងឯងញាតិញោមពុទ្ធបរិស័ទសាកពិសោធន៍មើលបន្តិចមើលថាបើសិនជា គេមកសម្លាប់អញតើអាត្មាអញភ័យទេតើគ្រួសាររបស់អាត្មាអញនឹងឯងភ័យទេហ្នឹងឯងខ្លាចសេចក្តីស្លាប់ទេខ្លាច យើងខ្លាចសេចក្តីស្លាប់នឹងយ៉ាងណា អ្នកដទៃក៏ខ្លាចចឹង ទ្របប្រឹងរមកមិនចង់ឲ្យគេលួចទេ យើង ស្រឡាញ់ទ្របយើងយ៉ាងម៉េចគេក៏ស្រឡាញ់ទ្របយើងអញ្ចឹងប្តីប្រពន្ធយើងមិនចង់ឲ្យក្បត់គ្នាទេប្តីក្បត់ប្រពន្ធប្រពន្ធក្បត់ប្តីសុបាយចិត្តទេញាតិញោមហ៎អត់សុបាយចិត្តទេអញ្ចឹងសិលណាជួយយើងឲ្យស្មោះត្រង់គ្នានឹងគ្នាប្តីស្មោះប្រពន្ធប្រពន្ធស្មោះប្តីសួរតើបានសុខទេមិនមែនបានសុខព្រះទេ គឺបានសុខយើង ហ្នឹងឯងមិននិយាយកុហកភូតភរអ្នកដតីយើងមិនចង់ឲ្យគេភូតភរកុហកយ៉ាងណា អ្នកដតីក៏ដូចគ្នា មិនចង់ឲ្យសតិនឹងឯងបាត់បង់ចង់ឲ្យសតិស្មារតីនៅល្អកុំសែបគ្រឿងស្រវឹងប៉ុន្តែបើយើងកាត់បន្ថយមិនតាន់បានយើងហូបចុះប៉ុន្តែហូបឲ្យប្រមាទយល់ទេញាតិញោមក៏មករបៀបផឹកត្រីត្រាត្រាំងទ្រីងណត់ត្រាំងទ្រីងវវត្ត គេថាផឹកផឹកតលគេសែងមកផឹកដើរខ្លួនឯងបងផឹកធ្វើអីអាហ្នឹងក៏ផឹកអញ្ចឹងព្រោះវាមានចេះដែរមានញោមខ្លះស្រឡាញ់ប្តីស្រឡាញ់ប្រពន្ធរហូតដល់មិនអោយប្រពន្ធធ្វើខ្លួនសោះខ្លួនឯងព្រឹកឡើងព្រលឹមឡើងបាត់ទៅណាទៀមស្រាថាបងប្រឹងណាស់អូនហើយអូន បងប្រឹងអីបងបងប្រឹងផឹកដើម្បីអនាគតអូននិងកូន ផឹកតាំងពីព្រលឹមថ្ងៃត្រង់ដល់ព្រលប់បានចូលផ្ទះវិញដល់ពេលព្រលប់ចូលដល់ផ្ទះហើយណាมันជួយធ្វើការมันជួយរលុយទៅដល់ផ្ទះហើយរោរឿងប្រពន្ធទៀតញញោមអើញញោមជឿតែមានដែរទៅដល់ផ្ទះហើយរោរឿងប្រពន្ធរោរឿងកូនទាត់ចានទាត់ឆ្នាំងគេធ្វើគេគ្រាន់បើ ចាំអាត្មាកាន់ជើងថាប្តីប្រភេទភេទចឹងឲ្យលែងក្បាលចោលអស់កុំຕົកអីសោះព្រឹកឡើងចេញថ្ងៃឡើងចេញយប់ឡើងបានចូលតើស្រីណាទ្រាំបានញាតិញោមណាញាតិញោមបើមានការងារអីណាឆ្ងាយក៏មានចុះប៉ុន្តែនៅផ្ទះជួយធ្វើកិច្ចការងារប្រពន្ធផឹកក៏ផឹកចុះប៉ុន្តែផឹកឲ្យប្រមាណដូចញោមចាស់ចាស់មួយចំនួនគាត់ គាត់ហូបតើញាតិញោមញោមតាតាអីពេលខ្លះគាត់ហូបតើបើកឡើងគាត់អត់បានគាត់ញ័រញោមបានមួយពែងពីរពែងដូចជាឆ្នាំជំនួយគាត់ទេមួយពែងពីរពែងគាត់ហូបទៅអត់អីទេយល់ទេញាតិញោមកុំឲ្យផឹករហូតតតឡាយតែឆ្លោះបងឆ្លោះប្អូនឆ្លោះប្រពន្ធឆ្លោះកូនឆ្លោះកូនឆ្លោះចៅហើយឆ្លោះម៉ែក្មេកឆ្លោះឪក្មេកទៀត នៅម៉ានពោស័តម៉ានថ្ងៃមុននោះវាយម៉ែវាយម៉ែស្លាប់អឺមិនមែនទេវាយម៉ែនឹងអង្រែស្លាប់ហើយកុំជក់មាត់អត់មានឆ្ងាញ់ទេឈឺចាប់ហ្នឹងហើយស្លាប់ហើយញោមគិតមើលចំណេញអីអ្នកផឹកស្រាដែលបាត់បង់សតិស្មារតីហ្នឹងហើយ ហើយញាតិញោមចង់បានកូនចឹងដែរមានកូនភាសាខ្លះដេញវាយម៉ែក្មេកទាំងកដាលថ្ងៃត្រង់ញាតិញោមអាហ្នឹងដោយសារតែគ្រឿងស្រវឹងនឹងឯងផឹកផឹកឲ្យមានតម្លៃអ្នកខ្លះគាត់ចេះផឹកគាត់ផឹកមានតម្លៃបានន័យថាបើគាត់ចង់ផឹកគាត់ទិញ1លីត្រ2លីត្រឬក៏1កំប៉ុង2កំប៉ុងយកទៅផឹកនៅផ្ទះទៅហ្នឹងហើយផឹកហើយក៏ដេកទៅ ឃើញគេផាត់មានតម្លៃហ៎ដល់ទៅពេលប្តីឯងនេះលោកប្តីឯងនេះញោមហើយញោមផឹកផឹកហើយបើត្រឹមមកផឹកហើយដើរទៅផ្ទះអត់អីទេពេលខ្លះផឹកហើយហឺអូនហឺបងប្រាប់អូនហឺដើរឆ្លោះគេពេញមកភូមិហើយលោកប្តីខ្លះទៀតផឹក ផឹកទៅថារលុយខ្លួនឯងផឹកអាត្មាវាមិនថាអីទេប៉ុន្តែយកលុយប្រពន្ធផឹកសោះគ្រាន់បើដែរហើយញោមខ្លះទៀតប្រចាំអស់ហើយញោមប្រុសខ្លះប្រចាំតាំងពីដីប្រចាំតាំងពីអីមួយឆ្នាំហ្នឹងអាមួយឆ្នាំប្រពន្ធដើរសងគេម្ដងអនុមោទនីវិសាធូបយោទៀតដើរសងគេអាត្មាមិនដើរសងជាមួយទេ ហ្នឹងឯងត្រូវសងគេលោកប្តីសំណប់ហ្នឹងឯងមកញាតិញោមថាតាមលោកតិចទៅចប់ធម៌ទេសនាប៉ុណ្ណេះចឹងណាប៉ុណ្ណាដោយសារពេលវេលាហ្នឹង1ម៉ោងហើយសូមអនុមោទនាទីបំផុតទីបំផុតថាលឺលឺមកទីបំផុតទីបំផុតបើមិនកប់បើមិនកប់គឺដុតគឺដុតទីបញ្ចប់ទីបញ្ចប់បើមិនដុតគឺកប់គឺ ថ្ងៃហ្នឹងញោមទិញតែពីរហ្នឹងទី1បើមដុតកប់បើមកប់ដុតគេសួរថាមើលលោក3អង្គនឹងមកហ្នឹងចាំបានអីអញចាំបានពីរឃ្លាបើមដុតកប់បើមដុតកប់បើមកប់ដុតហ្នឹងអាហ្នឹងចង់បញ្ចប់នៃជីវិតណាបងណាសូមអនុមោទនាហើយក្នុងនោះអរគុណញាតិញោមទាំងអស់គ្នាណាបងណាបានចូលរួមជួយទ្រទ្រង់កិច្ចការងារ បុណ្យកុសលជាមួយ គ្នា នៅផ្ទះញោមបាសិកាតំអូនអូននឹងអូនហើយបច្ច័យសរុបបាន715,000ហើយក្នុងនោះប្រគេនប្រសង់ទាំង3អង្គអ្នកនេះគឺ មួយអង្គ30លោកយាយឌី 30000ហើយបូជាពធទេសនា100,000បច្ច័យអមអង្គគឺចំនួន258,000អង្គចំនួន638គីឡូក្រាមអញ្ចឹងបានជាប្រយោជន៍បានបនបានកសលស្មើអង្គគ្នាណាប៉ុណ្ណាសូមអនុមោទនាមេយ៉ាងធម្មទេសនាថែម50គីឡូទៀតទេបាទហ្នឹងហើយមេយ៉ាងធម្មទេសនាធម៌ទេសនាណតិតាសំកាលលៀបចាប់តែប៉ុណ្ណេះឯងអេវ៉ាំង សាធុសាធុសាធុបញ្ចប់ទាំងប៉ុណ្ណឹងហើយទៀតណាតើផ្សាយមេត្តាទុក្ខាបតាចនទុក្ខាភយាបតាចនភេយាសោកាបតាបេបានេណោប្រកែងលោករួចហើយទីនឹងកបវរណាមកញោមបវរណាវេមកថាតាមខ្ញុំកណា ទាំងអស់គ្នាខ្ញុំកណ្ដាលខ្ញុំបាទបថយមីក្រូតិចទៀតណាអីទាំងវោញាតិនាងហោតោសុកតាហោតោញាតិយោរីទាននេះចូលមាន ដល់ញាតិរបស់ខ្ញុំទាំងឡាយសូមញាតិទាំងឡាយដល់នៅសេចក្តីសុខចោ បានន័យថាញាតទាំង7សដានដែលពុទ្ធបរិស័ទបានធ្វើថ្ងៃនេះសូមឲ្យអ្នកទាំងអស់គ្នាទៅកើតកន្លែងណា សូមឲ្យបានដល់សេចក្តីសុខដែលយើងបានធ្វើធ្វើបុណ្យអនុមោទនាសូមជូនមេផលចំពោះទៅដល់មេតាបៃតាគុណគ្រូឧបជាយាចាគុណញាតកាពី ជីដូនជីតារស់នៅក្តីណាលោកម្ចាស់ចែកសូមជូនមេផលកោសលថ្កើមថ្កានសូមសុខសែមសានដល់ឋានផុតតកទេវាខន្ធវានវេតយងលោកម្មហេយេសាតាជីវន្តាហារហេតុកម្មនុញភោជនាងសាពេលភ तुम में चेत ते